ថាខ្ញុំចាំងខ្ញុំច្រើនណាស់តែខាងស្រីស្រីបងសុខាតកម្មរលខែឆ្នាំមិនដែលថងខាន បងចេញចាំងស្លុកចាំងបញ្ចុកទាំងនំចំណៃសំណាងអូនណាស់ស្រឡាញ់ប្តីចាំងដូចជារូបបងយើងជិញសាតងទៅលេងបូកូជិញសាតងទៅលេងអង្គរ គេថាខ្ញុំចាំងទៀនច្រើនណាស់ទៅខាងត្រីត្រីបងធ្វើការហត្ថកម្មរាល់ខែឆ្នាំមិនដែលខំខាន ចិញ្ចាំស្លុកចាំបញ្ចប់ទាំងនំចំណៃសំណាងអូនណាស់ស្រឡាញ់ប្តីចាំដូចជារួមបងយកជិញសាតងទៅលេងបូកូជិញសាតងទៅលេងអង្គរ